ហួសចិត្តល្បីថាសុគន្ធចរិយាឲ្យលុយប្រុសចាយ4ទៅ5000ដុល្លារក្នុងមួយខែស្រាប់តែស្រីពីនសោកឲ្យវិញយ៉ាងកប់កប់មាត់ក្រោយឃើញវីដេអូបវរកញ្ញាចក្រវាលសុគន្ធចរិយាឡាយបកស្រាយពាក់ព័ន្ធរឿងស្នេហាត្រីកោណនោះតារាកំ pl ែងស្រីពីន បានត្រឹមតែក្រវីក្បាលហើយពលពាកប៉ុន្មានម៉ាត់លឺហើយឈឺជីបជីប ជំនួសសម័យខ្លួនតែម្ដងដោយប្រិយមិត្តបានជ្រាបរួចមកហើយថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហាត្រីកោណរបស់បបោកញ្ញាសុគន្ធចរិយាដែលមានការឡាយបកស្រាយឆ្លោយឆ្លងគ្នាជាហោហែដែលម្នាក់ម្នាក់បកស្រាយលៀងខ្លួនស្អាតស្អាតហេតុដូចនេះទើបធ្វើឲ្យមហាជនតាមដាន តាមដានចង់ដឹងរឿងពិត ឡើងដាច់បាយដាច់ទឹកដោយតាមដានរឿងភាកយ៉ាងដូចនេះដែរក្រឡេកមកមើលតារាកំ pl ែងស្រីស្អាត ស្រីពីនឯនេះវិញក្រោយឃើញការឡាយបកស្រាយរបស់បបរកញ្ញាសុគន្ធចរិយាហើយបែជាមិនអាណិតទៅជាហួសចិត្តទប់ចិត្តមិនបានក៏ចេញឡាយនិយាយប៉ុន្មានម៉ាត់ថាបងពិតជាអាណិតឪពុកម្ដាយប្អូនណាស់ដែល មានកូនស្រីដូចប្អូន មិនត្រឹមតែប៉ុណ្ណោះទេស្រីពីនបានបន្ថែមថាគ្មានលុយផ្ញើឲ្យឪពុកម្ដាយតែ បែជាមានលុយរាប់ពាន់ឲ្យប្រុសចាយ។ ហើយនាងថែមទាំងផ្ដាំទៅឪពុកម្ដាយសុគន្ធចរិយាថាកុំតូចចិត្តតូចថ្លើមអីអ៊ំមើលទៅចរិយានិយាយឲ្យតែឈ្នះគេទេធៀបពិតមិនមានអីទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ